បាទសូមជម្រាបសួរថ្ងៃនេះខ្ញុំនឹងលើកជីវប្រវត្តិរបស់លោកចនលុកលោកជាទស្សនវិទូនិងជាអ្នកនយោបាយជនជាតិអង់គ្លេសលោកកើតនៅថ្ងៃទី29ខែសីហាឆ្នាំ1632ក្នុងភូមិ Winston ក្រុង Somerset ខាងត្បូងឈៀងខាងលិចនៃ ប្រទេសអង់គ្លេសហើយលោកបានទទួលមរណភាពនៅថ្ងៃទី28ខែតុលាឆ្នាំ1704ក្នុងវ័យ72ឆ្នាំ។ ទស្សនវិជ្ជារបស់លោកចនលុកដែលធ្វើឲ្យលោកមានកិត្យានុភាពល្បីល្បាញខ្លាចជាអ្នកនយោបាយវិជាគឺស្នាដៃអភិប្រាយ2នៃការដឹកនាំរដ្ឋដែលបានបោះពុំផ្សាយលើកទី1នៅឆ្នាំ1990នៅក្នុងស្នាដៃរបស់លោកចុងឡុកបានបង្ហាញយ៉ាងច្បាស់នៅការកត់សម្គាល់មូលន័យនៃសេរីនិយមដូចជាបុគ្គលភាពសង្គមរដ្ឋហើយបាន ដាក់បុគ្គលភាពឲ្យខ្ពស់ជាងសង្គមនិងរដ្ឋ ពោលគឺបានបកស្រាយអំពីបញ្ហារបស់មនុស្សតាមសភាពធម្មជាតិការកកើតសង្គមនិងការកកើតរដ្ឋលោកច័ន្ទលកបាននិយាយថាអ្វីដែលមាននៅក្នុងគំនិត គឺអ្វីដែលធ្លាប់មាន នៅក្នុងបទពិសោធន៍យោងតាម ទស្សនៈរបស់លោកច័ន្ទលកថាមនុស្សមានសិទ្ធិរស់សេរីភាពនិងកម្មសិទ្ធិនេះជាលក្ខណៈពិសេសរបស់មនុស្សដែលមានតាំងពីកំណើត លោកច័ន្ទលុកមានការចាប់អារម្មណ៍ទៅលើបញ្ហាកម្មសិទ្ធិជាឯកជនចាត់ទុកជាច្បាប់ធម្មជាតិរបស់មនុស្សហើយ ការសន្សំទ្រព្យសម្បត្តិអាចផ្ដល់លទ្ធភាពឲ្យមនុស្សគ្រប់គ្រងចិញ្ចឹមជីវិតខ្លួនឯងនិង គ្រួសារនៅវ័យទៅខ្លួនចាំបាច់ប៉ុន្តែ នៅពេលដែលមនុស្សមាននៅវ័យចាំបាច់ហើយនោះគេនឹងយកចិត្តទុកដាក់ថែមទាំងធ្វើឲ្យមានការរីកចម្រើននៃទ្រព្យសម្បត្តិរបស់គេបន្ថែមទៀតតែទោះជាយ៉ាងណាក៏ដោយក្លូតចន់លត់មិនសង្កត់ធ្ងន់ ទៅលើកម្មសិទ្ធិរបស់ឯកជនតែម្យ៉ាងនោះទេថែមទាំងរិះរោបមធ្យោបាយដើម្បីរិះសាលកម្មសិទ្ធិដែលជាធៀបចាប់ដើមរបស់សង្គមសេរីនិយមលោកចន់លោកយល់ថារដ្ឋត្រូវមានស្ថានភាពជាអ្នកដឹកនាំសង្គមរដ្ឋជាយន្តការមានលទ្ធភាព និងប្រសិទ្ធភាពការពារយុត្តិធម៌ចំណាយការរស់នៅក្នុងធម្មជាតិមានលក្ខណៈខុសពីរដ្ឋលោកចន់លុកបានសរសេរថាដោយចូលលោវិចារណញាណមនុស្ស បានសន្មត់គ្នាដើម្បី អនុវត្ត ច្បាប់ដែលឆ្ពោះទៅរកគោលការណ៍នៃកិច្ចព្រមព្រៀងគ្នាដោយរួមជាសង្គមហើយបង្កើតជារដ្ឋចនលុកគឺជាអ្នកបង្កើតទ្រឹស្ដីបែងចែកអំណាចដែល ជាមូលដ្ឋាននៃនីតិរដ្ឋនិយាយជារួមទេពកោសលដែលបង្ហាញក្នុងស្នាដៃរបស់លោកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើវិជាសាស្ត្រនយោបាយនិងទស្សនវិជ្ជានយោបាយក្នុងសតវត្សទី20និងទី21 ជីវិតរបស់លោកបានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើនចំពេលដែលប្រទេសអង់គ្លេសមានបដិវត្តប្រឆាំងនឹងវិជាសាស្ត្រដែលចូលលើទ្រឹស្ដីច្បាប់ធម្មជាតិចនលុកបានសិក្សាពីស្ថានភាពរបស់មនុស្សក្នុងដំណាក់កាលដំបូងគឺចាប់ពីពេលដែលរដ្ឋមិនទាន់ចាប់បដិសន្ធិចំណុចថ្មីមួយដែលចនលុករកឃើញពីកម្មសិទ្ធិឯកជនដែលកើតមានមុនកកើតសង្គមឬកកើតនៃអំណាចនយោបាយកម្មសិទ្ធិឯកជនកើតមាននៅក្នុងសភាពធម្មជាតិ កម្មសិទ្ធិឯកជនជាសារធាតុមិនអាចញែកចេញពីមនុស្សបានទេព្រោះកម្មសិទ្ធិជាសមិទ្ធផលនៃការងាររបស់មនុស្សតាមរយៈបទពិសោធន៍ទ្រឹស្ដីធម្មជាតិហើយនឹងតាមរយៈការបកស្រាយពីទ្រឹស្ដីគ្រប់គ្រងរដ្ឋចន់ឡុកបានបញ្យល់ថាដំបូងមនុស្សត្រូវការចំណីអាហារផ្លែឈើបរិភោគចំអែតក្រពះគាត់ថាដោយសារតែកម្លាំងពលកម្មរបស់គេ មនុស្សត្រូវបេះផ្លែឈើដាំឈើហូបផ្លែ នេសាទឬផលិតគ្រឿងឧបភោគបរិភោគឲ្យបានច្រើនដើម្បីទុកសម្រាប់ពេលក្រអក្សត់ដូច្នេះចេញពីផលិតផល ដែលគេខំផលិតសម្រាប់ទុកបរិភោគនេះឯងទាំងនេះជាប្រភពឬជាហេតុនាំឲ្យកើតមានកម្មសិទ្ធិកម្មសិទ្ធិពីធម្មជាតិរបស់ចនឡុកដែលលើកបង្ហាញគឺសិទ្ធិនិងសេរីភាពគាត់យល់ថា មនុស្សដែលមានវិចារណញ្ញាណបង្ខំឲ្យគេមានការងារឬករណីកិច្ចជាច្រើនហើយ កិច្ចមុនដំបូងគេបង្អស់នោះគឺរក្សាអាត្មាខ្លួនឯងជាមុនសិនបើការរក្សាខ្លួនឯងជាករណីកិច្ចនោះ ក៏បញ្ជាក់ឲ្យឃើញថា មនុស្សម្នាក់ម្នាក់មានសិទ្ធិលើខ្លួនឯងផ្ទាល់គឺជាកម្មសិទ្ធិរបស់ខ្លួនគេផ្ទាល់ពីធម្មជាតិគេមានខ្លួនគេជាប់ជាមួយនឹងកម្លាំងកាងារដូចវ័យវ័យដែលកើតមានចេញពីកម្លាំងរបស់គេក៏ជាកម្មសិទ្ធិរបស់ខ្លួនគេដែរ លក្ខណៈជាកម្មសិទ្ធិមាន3ប្រការ1ការយកមកធ្វើជារបស់ខ្លួន វាត្រឹមត្រូវតាមធម្មជាតិព្រោះគេជាម្ចាស់លើខ្លួនឯងហើយអ្វីដែលកើតចេញពីរូបកាយរបស់ខ្លួនក៏ជាមរតករបស់ខ្លួនដែរ2ការចេញពីសភាពធម្មជាតិមិនមែនជាការចាំបាច់ដាច់ខាតនោះទេតែការចូលមករស់នៅ ក្នុងសភាពជាសង្គមវាមានការធានាមួយខ្ពស់ជាងសង្គមមួយដែលមិនមានគោលដៅ សម្រាប់ការថែរក្សាកម្មសិទ្ធិក៏មិនអាចមានឈ្មោះថាជាសង្គមនោះទេសារៈសំខាន់របស់សង្គមគឺការពារកម្មសិទ្ធិ3មានតកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្តរវាង បុគ្គលជាម្ចាស់កម្មសិទ្ធិពលគឺកិច្ចព្រមព្រៀងសម្ដៅធានាដល់កម្មសិទ្ធិដែលបង្កើតបាន ជាសង្គមនយោបាយនោះលក្ខណៈធម្មជាតិរបស់មនុស្សចំឡោះបានបកស្រាយស្ថានភាពធម្មជាតិ របស់មនុស្សជាស្ថានភាពដែលមានសេរីភាពគ្រប់គ្រាន់ ក្នុងការទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលស្ថានភាពធម្មជាតិជាស្ថានភាពដែលពោពេញទៅដោយសមភាពទាំងអំណាចទាំងសិទ្ធិសុទ្ធតែស្មើស្មើគ្នាគ្រប់បុគ្គលទាំងអស់ដោយមិនមានបុគ្គលណាម្នាក់មានសិទ្ធិអំណាចច្រើនជាងអ្នកដទៃនោះទេ ហើយមានសិទ្ធិសេរីភាពមិនអាចកាត់ផ្តាច់ពីបុគ្គលឡើយក្នុងស្ថានភាពធម្មជាតិ សភាពធម្មជាតិជាកន្លែងដំបូងដែលបានផ្ដល់សិទ្ធិឲ្យមនុស្សស្ថានភាពធម្មជាតិមានសភាពសន្តិភាពនិងជាសភាពដែលមនុស្សមានឆន្ទៈចង់ជួយគ្នាទៅវិញទៅមកជាសភាពដែលមានវិចារណញាណអាចយល់ដឹងពីច្បាប់ធម្មជាតិបាន និងជាសភាពដែលមនុស្សចេះសម្របសម្រួលនៅកັບកិរិយារបស់ខ្លួនទៅនឹងច្បាប់ធម្មជាតិតាមតាសភាពធម្មជាតិក៏ជាសភាពដែលខ្វះខាតព្រោះមិនមានការកំណត់ច្បាប់ និងបង្កឲ្យប្រើប្រាស់ច្បាប់សម្រាប់អ្នកទាំងអស់គ្នាឡើយក្នុងសភាពធម្មជាតិខ្វះនូវអំណាចតុលាការ សម្រាប់ទប់ស្កាត់មិនឲ្យមានការសងសឹកគ្នា ការជជែកគ្នាយកចាញ់ឈ្នះតាមលក្ខណៈជាស្ដែងឡើយដោយរូបភាពជាកូនក្តីផង ជាមេធាវីផងជាចៅក្រមផងនោះទេប្រព័ន្ធរស់នៅក្នុងសភាពធម្មជាតិมันអាចស្ថិតនៅបានដូច្នេះកម្មសិទ្ធិរបស់មនុស្សมันអាចរក្សាទុកល្អបានទេបើ គ្មានសង្គមក៏គ្មានរដ្ឋដែរដូចនេះសង្គមជាអ្នកថែរក្សាជាអ្នកជួយសម្រួលស្ថានភាពដល់កម្មសិទ្ធិទាំងនោះ ធម្មជាតិនេះមានសារៈសំខាន់ណាស់ពីព្រោះសេរីភាពជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់មនុស្សកើតចេញពីធម្មជាតិនឹងឯងចនឡុកយល់ថាតាមច្បាប់ធម្មជាតិមនុស្សកើតមកនាំមកជាមួយ នៅគំនិត ចង់បានកម្មសិទ្ធិឯកជនកម្មសិទ្ធិឯកជនចាក់ឫសយ៉ាងជ្រៅក្នុងសភាពធម្មជាតិ ការដែលមនុស្សចង់បានកម្មសិទ្ធិនោះគឺมันមានអ្វីប្រឆាំងនឹងសង្គមដែរតែទុយទៅវិញកម្មសិទ្ធិឯកជននេះ បានជួយរុញច្រានសង្គមឲ្យមានសន្ទុះទៅមុខជាមួយនឹងវឌ្ឍនភាពយ៉ាងឆាប់រហ័សមូលហេតុ5ចំណុចដែលនាំឲ្យមនុស្សត្រូវការកិច្ចព្រមព្រៀងគ្នាក្នុងសង្គមទី1មនុស្សចូលមករួមគ្នាជាសង្គមមូលហេតុគឺជាយាមរកសន្តិភាពសុវត្ថិភាព និងការថែរក្សាទ្រព្យសម្បត្តិកម្មសិទ្ធិរបស់ខ្លួនឲ្យគង់វង្សដូចនេះដើម្បីទទួលបាននូវសុវត្ថិភាព ចាំបាច់ត្រូវការច្បាប់និងតឡាការក្នុងសង្គមនោះក្នុងសភាពធម្មជាតិបើមានការរំលោភបំពានណាមួយកើតឡើងក៏ពុំទាន់មានការដាក់ទណ្ឌកម្មឲ្យសមស្រប តាមឆន្ទៈរបស់ជនរងគ្រោះដែរដូច្នេះការដាក់ទណ្ឌកម្មគឺធ្វើទៅតាមគំនិតដូចផ្ដើមនៃជនរងគ្រោះនិងប្រជារាស្ត្រទូទៅ។ ការស្វែងរកយុត្តិធម៌ក្នុងសភាពធម្មជាតិនិងមានលក្ខណៈជាការស្វែងរកសម្រាប់បុគ្គលម្នាក់ម្នាក់ដែលជាជនរងគ្រោះនោះឬទង្វើនោះធ្វើទៅតាមកំហឹងផ្ទាល់ខ្លួនតែប៉ុណ្ណោះយ៉ាងនេះគេឲ្យឈ្មោះថាយុត្តិធម៌ឯកជនក្នុងករណីជនរងគ្រោះមិនមានសភាពនិងលទ្ធភាពស្វែងរកយុត្តិធម៌នោះ ពួកគេត្រូវស្ថិតក្នុងជនរងគ្រោះអយុត្តិធម៌ចន់ឡុកមើលឃើញថា ក្នុងសភាពបែបធម្មជាតិមនុស្សទាំងឡាយមិនត្រូវបានការពារដោយច្បាប់ ពីសំណាក់ការរំលោភបំពានឡើយពីព្រោះមនុស្សពុំទាន់បានបង្កើត អង្គការរៀបចំសម្ដាប់ធ្នាប់សង្គមនិងការដាក់ទណ្ឌកម្មទៅលើបទល្មើសនៅឡើយដែលចង់បញ្ចប់នៅចំនួនពីម្នាក់ទៅ ម្នាក់និងទទួលបាននៅភាពយុត្តិធម៌នោះទើបមនុស្សទាំងឡាយយល់ស្រប គ្នា បង្កើតមានជាអង្គភាពសង្គមមួយដែលអាចការពារជីវិតបុគ្គល និងសិទ្ធិសេរីភាពគ្រប់យ៉ាង របស់ពួកគេទី2ហេតុផលដែលតម្រូវឲ្យមនុស្សរួបរวมគ្នាជាសង្គមតូចឬធំគឺជួយកាត់បន្ថយនៅបន្ទុកនៃការលំបាកដូចនេះចាំបាច់បង្កើតវត្ថុដែលតំណាងឲ្យសម្ភារៈពលគឺការប្រើប្រាស់រូបិយប័ណ្ណនេះក្នុងគោលបំណងរក្សានូវកម្មសិទ្ធិតខ្លួននេះជាកត្តាចម្បង ដែលបង្ហាញឲ្យឃើញថាមនុស្សកំពុងតែដកខ្លួនបន្តិចម្ដងបន្តិចម្ដងឲ្យឃ្លាតឆ្ងាយពីជីវភាពបែបធម្មជាតិ ចរន្តនេះបានធ្វើឲ្យមនុស្សក្នុងសង្គមមានភាពខុសប្លែកពីគ្នាកាន់តែខ្លាំងដូច្នេះរដ្ឋគឺជាកន្លែងបង្អែកជាកន្លែងដែលមានសុវត្ថិភាពមានសណ្ដាប់ធ្នាប់មានច្បាប់ហើយក៏ជាក្តីសង្ឃឹមរបស់គេនៅពេលអនាគតដែរទី3មនុស្សបានទទួលផលប្រយោជន៍ពេលគេចាក់ចេញពីសភាពធម្មជាតិគឺដោយសារមានបញ្ហាសន្តិសុខបញ្ហាចាញ់ព្រៀបហើយគេទាំងអស់គ្នាតែងតែគិតថា នឹងបានស្រួលជាងនេះប្រសិនបើមានច្បាប់ណាជាធរមានមានចៅក្រមសម្រាប់បកស្រាយច្បាប់ និងអនុវត្តច្បាប់នោះផងទី4ដើម្បីបញ្ចប់សង្គ្រាមមិនចេះឈប់មិនចេះឈររវាងមនុស្សនិងមនុស្សជាបុគ្គលជាក្រុមនិង ដើម្បីការពារជីវិតបុគ្គលនោះឯងទី5មនុស្សចាស់ចេញ ពីសភាពធម្មជាតិមករស់នៅ ក្នុងសភាពបែបថ្មី ក្នុងរដ្ឋនេះសត្វតែមានមូលហេតុបានន័យថា បើគ្មានភ្លើងក៏គ្មានផ្សែងដែរព្រោះការណាកម្មសិទ្ធិរបស់ពួកគេ កាន់តែសម្បូរក៏ធ្វើឲ្យពួកគេកាន់តែមានវិសមភាពធំធេងជាងមុនសុវត្ថិភាពរបស់ពួកគេក៏កាន់តែត្រូវបានទទួលការគំរាមកំហែងច្បាប់ ដែលបានអនុម័តក្នុងរដ្ឋចាំបាច់ត្រូវតែការពារសុវត្ថិភាពសង្គមនិងរដ្ឋខ្លួនឯងតែម្ដងតាមទស្សនៈរបស់ John Locke រដ្ឋមានទូនាទីសំខាន់ក្នុងការដាក់ទណ្ឌកម្មដល់ការរំលោភច្បាប់ក្រៅពីនេះ រដ្ឋមានទួនាទីផងដែរក្នុងការធានានៅសិទ្ធិសេរីភាពសមភាពនិងសុវត្ថិភាពរបស់ពលរដ្ឋរដ្ឋគឺជាអង្គការរបស់អ្នកមានសិទ្ធិដែលចង់បាននយោបាយដ៏មានប្រសិទ្ធភាពដើម្បីថែរក្សាកម្មសិទ្ធិដែលគេរកបានសមស្របទៅនឹងស្ថានភាពធម្មជាតិរបស់ពួកគេក្នុងន័យនេះរដ្ឋគឺគ្រាន់តែជាឧបករណ៍សម្រាប់បម្រើកម្មសិទ្ធិតែប៉ុណ្ណោះការបែងចែកអំណាចរបស់ John Locke មាន3 1អំណាចនីតិបញ្ញត្តិស្ថិតក្នុងដៃសភា2អំណាចនីតិប្រណិប័តស្ថិតក្នុងដៃរាជរដ្ឋាភិបាលតុលាការនិងយោធា3អំណាចសហព័ន្ធស្ថិតក្នុងដៃស្ដេចនិងរដ្ឋមន្ត្រីនានា។